កាលនៅជាសង្សាររូបបងមិនដែលថា មិនដែលតវ៉ាពេលអូនប្រចាទោះបីអូននោមឆ្លួនមិនប្រើសម្ដីខ្លាំងក៏ទ្រាំស្នើតែពេលនេះបែកគ្នាមិនស្មានថាពុំងារអូននៅនឹកនេះនឹងបងគ្មានឡើយព្រោះពីមុនពេលបងស្នេហ៍បងមិនដែលចង់ជារូបអូន ចិត្តបំភ្លេងបងចិត្តបងអើយការពិនអស់ចិត្តនឹងអូនយូរហើយមិនបាញ់បងក្រោយទៅហើយឲ្យបានសងចោគេនោះសំខាន់នឹងបងណាមិនអាចក្រឡាំងពីគេវិញបានបែងដងបងសងសានហើយពេលដែលនៅក្បែរគេ បងឬក៏ឡងអូនដំបងមិនដែលមានសេចក្តីសុខសោកនឹងគ្នាឡើយទៅចុះទៅចុះអូនអើយកុំត្រឡប់ក្រោយមករកបងទៀតអីពេលនេះបងក៏មានអ្នកនៅជើងមានអ្នកនៅបរំបងរាល់ថ្ងៃគេនឹកបងនិយាយមិនបាច់ខលមិនបាច់ខលបងទៀតឡើយធ្វើបានជាបាច់គ្នាទៅហើយកុំបោកក្រោយកុំអោយបងខ្លួនអូនទៀតឡើយទៅចុះទៅចុះ ចិត្តបងភ្លេងបងតអូនអើយថាពិនអស់ចិត្តនឹងអូនយូរហើយមិនបាញ់បកក្រោយទៅហើយឲ្យបានសោកចោគេនឹងសំខាន់នឹងបងណាមិនអាយក្រឡឹងពីគេវិញមកពេលដងបងសង្សារហើយពេលដែលនៅក្បែរគេ បំភ្លេចបងចង់អូនអើយបងចង់មិនអស់ចឹងនឹងអូនយល់បាញ់បងក្រោយទៅហើយឲ្យបាត់សុំជួយ Bye, kid.